អូខេអញ្ចឹងយើងចូលទៅកាន់ app រួច search ពាក្យ Nextcloud ដើម្បីដំឡើង Docker ឬក៏កម្មវិធី Nextcloud ពាក្យ install ដោយសារខ្ញុំមាន Nextcloud ហើយមួយស្រាប់អញ្ចឹងខ្ញុំដាក់ Nextcloud test ហើយកន្លែងនេះគឺយើងត្រូវកំណត់ IP ឲ្យ .car របស់យើងហើយកន្លែងនេះដែរគឺយើងត្រូវ កំណត់ ទីតាំងជាលក្ខណៈមួយ ដើម្បី ផ្ទុកទិន្នន័យដូចជា រូបភាពវីដេអូឬក៏ឯកសារផ្សេងៗដែលអាប់ឡូតចេញពីទូរស័ព្ទឬក៏កុំព្យូទ័រ ចឹងយើងចង់ដាក់ទីតាំងកន្លែងណាមួយក៏បានអូខេចឹងខ្ញុំដាក់ cloud test រួចចុចពាក្យ apply ការដំឡើងវារៀងយូរបន្តិចដោយសារកម្មវិធីវារៀងធំដែរអូខេអញ្ចឹងបន្ទាប់ពីដំឡើងរួចយើងជិះពាក្យ run អូខេយើងយើងសាកបើក Tesla ផងមើលនេះគឺជា IP របស់នៃ cloud ជួនកាលយើងដំឡើងភ្លាមក៏វាមិនទាន់ដំណើរការភ្លាមដែរយើងត្រូវចាំសន្ទុះចឹងយើងព្យាយាមវាយ IP វាម្ដងទៀតអូខេ ឥឡូវយើងអាចបើកវាបានហើយអញ្ចឹងយើងត្រូវកំណត់ database វាអញ្ចឹងយើងចូលទៅកាន់ adminer ដើម្បីបង្កើត database លើ MariaDB ឹងបើយើងអត់មាន adminer ទេយើងអាចដំឡើងវាសិនបានអញ្ចឹងនេះខ្ញុំដំឡើងវាឲ្យស្រាប់ហើយខ្ញុំគ្រាន់តែបើកវា គេអញ្ចឹងយើងត្រូវ រក IP របស់ MariaDB អញ្ចឹង IP របស់ MariaDB គឺ251អញ្ចឹងនៅ live server យើងដាក់ IP របស់ database username root ហើយនឹងលេខកូដ password របស់ root តោះមកចុច login គេកន្លែងនេះគឺយើងត្រូវ ដាក់ឈ្មោះ database សម្រាប់ឲ្យ nick cloud ថ្មីរបស់យើងចឹង nick cloud test ជាឈ្មោះរបស់ database បន្ទាប់មកគឺយើងត្រូវបង្កើត username ចឹង username ខ្ញុំដាក់ដូចគ្នា nick cloud test អូខេនេះគឺជា password username របស់ database ចឹងយើងដាក់អីក៏បាន ដាក់ច្រើននៅតែល្អដើម្បីការ ពារសុវត្ថិភាព ហើយយើង take ពីនេះមកអូខេអញ្ចឹងយើងបង្កើតហើយហើយកន្លែងនេះគឺយើង ដាក់ username របស់ Nextcloud យើងដាក់អីក៏បាន សេចិត្តដូចខ្ញុំនិយាយលើកពីមុនមកអញ្ចឹងគឺយើង អាចច្រើនដើម្បីសុវត្ថិភាពហើយកន្លែងនេះគឺយើងត្រូវ បំពេញ username database test ខាងលើគឺមានអ្នកឈ្មោះ database ហើយខាងក្រោមគឺជា password អឺខាងលើគឺជា username សំទោសហើយខាងក្រោមគឺជាឈ្មោះហើយបន្ទាប់មកគឺយើង copy IP របស់ MariaDB ទៅពី install អូខេអញ្ចឹង Nextcloud បាន ធ្វើការគណិតកម្ម MariaDB ហើយគឺវាបង្កើតក្លោមច្រើនអញ្ចឹងមួយសន្ទុះទៀតវានឹងដំឡើងរួចអូខេឥឡូវនេះគឺយើងបានដំឡើងហើយហើយគឺវាចេញផ្ទាំងបែបនេះ គេឥឡូវនេះដំឡើងរួចហើយអឺកន្លែងនេះដែរគឺជាកម្មវិធីផ្សេងៗដែលតកតងនឹងការប្រើប្រាស់របស់យើងបើយើងចាំបាច់ត្រូវការប្រើប្រាស់កម្មវិធីទាំងអស់ហ្នឹងដែលហៅថា plug in ហ្នឹងគឺយើងដំឡើងវាមកបើអត់ទេគឺយើងជួយពាក្យ skip អូខេនេះគឺជា រូបភាពដើមរបស់វា ដែលយើងដំឡើងមកគឺវាមានជាងស្រាប់នេះនេះគឺជាផ្ទាំងការកំណត់ផ្សេងៗរបស់ admin អូខេអញ្ចឹងអាកន្លែង security warning setup នេះ គឺមានន័យថាការមាន បញ្ហាផ្សេងផ្សេងវានឹងបង្ហាញនៅលើផ្ទាំងនេះអញ្ចឹងបងប្អូនមានឃើញសារផ្សេងផ្សេង បងប្អូនអាចធ្វើការសាកសួរមកកាន់ខ្ញុំបានអញ្ចឹងនៅផ្ទាំង bus setting នេះគឺមានកន្លែងឲ្យយើងកំណត់ email server ចឹងកន្លែងហ្នឹងគឺសំខាន់យើងត្រូវតែកំណត់ឬក៏ set up វាតែពេលដែលយើង set up រួច user របស់យើងអាចឲ្យគាត់ធ្វើការ reset password បានចឹងនៅពេលដែលគាត់ request ធ្វើការ reset password វានឹងផ្ញើ link មួយទៅកាន់ email របស់ user របស់យើងហើយទី2វានឹងផ្ដល់ព័ត៌មានដូចជាការ login អញ្ចឹងនៅពេលដែលឧបករណ៍ថ្មីមួយធ្វើការ login វានឹងផ្ដល់ព័ត៌មានដូចជាឈ្មោះឧបករណ៍នោះនិង IP របស់វា ចឹងបើបងប្អូនមានចម្ងល់តាក់ទងនឹង SMTP ឬក៏ email server ហ្នឹងបងប្អូនអាចធ្វើការសាកសួរខ្ញុំបានអូខេបន្ទាប់ពីយើងដំឡើង Nextcloud រួចយើងធ្វើការភ្ជាប់ Nextcloud ទៅកាន់អ៊ីនធឺណិតតាមរយៈ Cloudflare Tunnel អញ្ចឹងយើងដំឡើង Cloudflare Tunnel ខេមួយនេះចុចពី install ចឹងនៅកន្លែងកន្លោមនេះគឺយើងត្រូវបំពេញ API Cloudflare Tunnel Token ចឹងយើង ចូលទៅកាន់ Cloudflare ចឹងបើបងប្អូនមាន account ទេបងប្អូនអាចបង្កើតបានបន្ទាប់ពីបង្កើតរួចគឺយើងចូលទៅកាន់ Zero Trust ចូលទៅកាន់ access និង tunnel បង្កើត channel ថ្មីហើយយើងដាក់ឈ្មោះវាមកដាក់ឈ្មោះអីក៏បានជាពាក្យ save បន្ទាប់មកបន្ទាប់មកវានឹងបង្ហាញ token អញ្ចឹងយើង copy token ហ្នឹងមកអញ្ចឹងនៅអឺកន្លែង install ហ្នឹងគឺយើងអត់យកទេយើងយកតែ token ទេអូខេយើង copy token យកមកបំពេញនៅកន្លែងកន្លោមនេះ បន្ទាប់ពីបំពេញ រួចយើងចុចពាក្យ apply អូខេដោយសារមុននឹងខ្ញុំភ្លេចកំណត់ IP របស់វាអញ្ចឹងខ្ញុំធ្វើការកំណត់ IP របស់វាម្ដងទៀតអញ្ចឹងយើងដាក់អីក៏បាន អូខេឥឡូវយើង បានដំឡើងរួចហើយយើងចូលទៅកាន់ Cloudflare ដើម្បី check មើលថាវាបាន connect ទៅកាន់ Cloudflare ឬក៏អត់អូខេឥឡូវគឺវាបាន connect ទៅកាន់ Cloudflare ហើយ គឺមានពាក្យថា healthy មានន័យថាវា connect ចូលហើយ ចឹងមុននឹងយើងបង្កើត public snap យើងចូល Nginx proxy manager ដើម្បីបង្កើត hostname សិនឬក៏បង្កើត hostname នៅលើ Cloudflare មុនក៏បានអាចសេតចិត្តជាងយើងដាក់មក hostname nextcloud 1.me ហើយនឹង IP របស់ nextcloud នេះកន្លែងនេះគឺ port port 80 ចឹងយើងពេញតែប៉ុណ្្នឹងទេអត់មានអីទេពាក្យ save អូខេយើងចូលទៅកាន់ Cloudflare ដូចមុនយើងចូល Zero Trust Access Tunnel ហើយ Unread Configure អូខេ Public Hostname យើងជីពាក្យ add public hostname មក យើងដាក់ Nextcloud ដូច យើងបង្កើត domain នៅលើ Nginx proxy manager អញ្ចឹង Nextcloud បន្ទាប .me http IP របស់ Nginx proxy manager ជាពិសេសអូខេឥឡូវយើងបានកំណត់ហើយគឺ វានឹងធ្វើការ connect ទៅកាន់ Nginx proxy manager អញ្ចឹងកន្លែងនេះគឺវាដាក់ error access through untrust domain ជាងយើងបើអត់ចេញទេ គឺចេញតែពាក្យបែបហ្នឹងអញ្ចឹងយើងអាចចូលទៅកាន់ទីតាំងមួយនេះបានដើម្បីធ្វើការកែប្រែឯកសារមួយចំនួនទិន្នន័យមួយចំនួនទាក់ទងនឹង Nextcloud គេនេះគឺជាវិធីទី1ដែលយើងអាចចូលលើការកែប្រែទិន្នន័យបានឬក៏យើងចូលតាម console របស់ Docker បានអូខេ cd អូខេយើង out action ថា Excel នៅទីតាំងណាខ្លះ ខុសធីអូខេឥឡូវយើងឃើញ Excel ដែលយើងចង់ធ្វើការកែប្រែហើយអញ្ចឹងយើង ពាក្យវាយពាក្យ nano មកហើយទីតាំង Excel តែយើងធ្វើការកំណត់ គេឥឡូវកន្លែង ក្រោមអន្តរនេះគឺយើងបន្ថែមមកបន្ថែមថ្មីអូខេយើងសេដូចគ្នានឹងលើតមកកន្លែង នេះគឺយើងត្រូវបំពេញ domain name របស់យើងអូខេឥឡូវយើងបំពេញហើយតមកគឺយើងធ្វើការ save ខេឥឡូវយើង restart nextcloud មួយអូខេឥឡូវយើងសាក vibe នោះទៀតថាវា ដំណើរការឬក៏អត់អូខេឥឡូវវា ដំណើរការហើយវាអត់ចេញ message ទេ តែគ្រាន់តែ nextcloud វាដើរយឺតគឺមានន័យថាវា មានបញ្ហា មួយចំនួនទាក់ទងនឹង Cloudflare អញ្ចឹងយើងចូលទៅកាន់កំណត់អឺ នៅលើ Cloudflare អញ្ចឹងយើងចូលទៅកាន់ page rule ទៅកាត់ page rule ថ្មីហើយកន្លែងនេះគឺជា domain របស់យើងយើងវាយ domain មកវាយដូចខ្ញុំអញ្ចឹងហើយបន្ទាប់មកគឺយើងដាក់ផ្កាយកន្លែងនេះអូខេបន្ទាប់មកយើងយកពាក្យ rocket loader នេះកន្លែងនេះគឺយើងបិទហើយ save and deploy អូខេអញ្ចឹងយើងចូលទៅកាន់ នៃ cloud ទៅការ reframe ទៀតអូខេឥឡូវយើងដើរហើយអញ្ចឹងយើងមកពេញ username និង password ដែលយើងបានបង្កើតមុនហ្នឹងអូខេ login គេ login យូរពេកយើង refresh វាមួយមកអូខេឥឡូវយើង login បានសម្រេចហើយចឹងឥឡូវយើងបានបង្កើត Nextcloud ហើយនឹងភ្ជាប់ទៅកាន់អ៊ីនធឺណិតបានជោគជ័យចឹងយើងអាចឲ្យមិត្តភ័ក្តិឬក៏ក្រុមគ្រួសារយើងអាចប្រើប្រាស់បានហើយ គេអញ្ចឹងឥឡូវ Cloudflare យើងដំណើរការហើយហើយបើបងប្អូនចង់ធ្វើការដាក់ 2FA មួយជាន់ទៀតដើម្បីការពារពីការ hack ឬក៏មិនឲ្យអ្នកដទៃដែលយើងមិនស្គាល់ប្រើប្រាស់សេវាកម្មយើងបានអញ្ចឹងយើងចូលទៅកាន់ application បន្ទាប់មកគឺយើង add application safe host បន្ទាប់នេះយើង ដាក់ឈ្មោះនៃ cloud របស់យើងអូខេនេះ domain name one tip នៃ cloud.wanted.me ចុច next មកហើយនេះ policy អញ្ចឹងខ្ញុំដាក់ឲ្យ IP អឺ email សំទោសអញ្ចឹងឲ្យត email មួយនេះដែលខ្ញុំកំណត់គឺវាមានសិទ្ធិអាចប្រើប្រាស់ឬក៏ចូលទៅកាន់ website Nextcloud បាន បន្ទាប់ពីយើងពេញ email មកយើងចុច save ទៅមុខទៀតអូខេឥឡូវយើងធ្វើការសាកល្បងតែមើល Nextcloud អញ្ចឹងគឺវាទាឲ្យយើង login Google ឬក៏ Facebook ឬក៏បំពេញ email ខាងក្រោមដើម្បីបាន ធ្វើការអាច ប្រើប្រាស់ Nextcloud របស់យើងបាន អូខេឥឡូវខ្ញុំ add policy មួយទៀតអឺអាមួយនេះដែរគឺយើងឲ្យ IP តែចេញពី IP ណាមួយជាក់លាក់ណាមួយដែលយើងកំណត់ហ្នឹងគឺអត់ត្រូវការចាំបាច់អឺ login email អីទេចឹងឲ្យតែ IP ហ្នឹងព្យាយាម access ទៅកាន់ Nextcloud គឺវាអត់មានតែការចាំបាច់បំពេញ email ឬក៏លេខកូដអីញ៉ៃទេ ចឹង IP នេះដែរគឺជាប្រភេទ static static IP បើយើង dynamic IP គឺយើងប្រើកើតទេ បានតែមួយម៉ោងគឺ IP របស់យើងដូរហើយចឹងអានេះ IP bypass នេះគឺសម្រាប់អ្នកដែលមាន static IP ទេអូខេឥឡូវបន្ទាប់ពីដំឡើង net cloud ហើយភ្ជាប់ net cloud ទៅកាន់ cloudware រួចរាល់ហើយឥឡូវគឺយើងធ្វើការ test សាកល្បងលើទូរស័ព្ទរបស់យើង ដោយដំឡើងកម្មវិធី Nextcloud ដើម្បីឲ្យវាធ្វើការ backup រូបភាពទៅកាន់ Nextcloud ហ្នឹង automatic អូខេឥឡូវយើងបើក Nextcloud មកយើងចុច login រួចបំពេញ domain name Nextcloud របស់យើងយើងអាចវាយ HTTPS ឬក៏មិនបាច់វាយ HTTPS ក៏បានវាយតែ domain name យកតែម្ដងក៏បាន គេឥឡូវគឺវាស្គាល់ហើយអូខេអញ្ចឹងយើង login មកអូខេឥឡូវគឺយើង login អត់បាន ទេ គឺយើង ត្រូវចូលអឺទៅកាន់កន្លែងកំណត់ដូចលោកមុនអញ្ចឹងយើងត្រូវបន្ថែម comment មួយចំនួនដើម្បីវាដំណើរការគេឡើងចូលឡើងកំណត់ដដែលមកហើយកន្លែង override CLI URL គឺយើងដាក់ domain name របស់យើងយើងលុប IP ចេញដាក់ domain name អញ្ចឹង nextcloud.1tip.me ហើយបន្ទាប់មកអូខេឥឡូវយើងតេស្តសាល បងម្ដងទៀត គេនៅតែដដែលអខ្ញុំបានផ្លេច comment មួយអញ្ចឹងអូខេឥឡូវយើង ចូលទៅកាន់ console ម្ដងទៀតដើម្បីធ្វើការបន្ថែម comment មួយចំនួនទៀតអូខេអញ្ចឹងនៅក្រោម override CLI URL ហ្នឹងគឺយើងថែម override protocol Okay. HTTPS. Okay. ឥឡូវយើងទៅការ save វាមកអឺបន្ទាប់ពី save រួចយើង restart នៃ cloud មួយមកអូខេបន្ទាប់ពី restart ហើយយើងធ្វើការ login ម្ដងទៀត អូខេឥឡូវយើង login បានសម្រេចហើយអូខេបន្តមកគឺវាចេញផ្ទាំងបែបហ្នឹងអញ្ចឹងបើបងប្អូនទាំងចង់ឲ្យ Nextcloud ធ្វើការ upload រូបភាព automatic គឺយើងចូល setup custom folder នេះមកតោះយើង connect select folder ដែលយើងចង់ upload ទៅកាន់ Nextcloud អញ្ចឹងនៅលើ Nextcloud យើងអាចបង្កើត folder ថ្មីមួយដើម្បីចំណាំថា folder មួយនឹងសម្រាប់តែទូរស័ព្ទរបស់យើងមួយនឹកទេ គេយើង select មកហើយយើង save អូខេបន្ទាប់ពីកំណត់ចឹងហើយវានឹងធ្វើការ upload រូបភាពដែលចេញពីកាមេរ៉ារបស់យើងទៅកាន់ Nextcloud automatic អូខេឥឡូវយើង upload ហើយគេអត់សារទូរស័ព្ទរបស់ខ្ញុំមានតែរូបភាពមួយទេអញ្ចឹងវាអាប់ឡូតតែមួយនោះទេ ចឹងរាល់ពេលដែលយើងថតរូបថ្មីថ្មីវានឹងធ្វើការអាប់ឡូតទៅកាន់ iCloud automatic យើងអាចកំណត់ឲ្យវាអាប់ឡូតតាមរយៈ Wi-Fi ក៏បានឬក៏តាមរយៈ Internet SIM ក៏បានអូខេអញ្ចឹងថ្ងៃនេះដែរខ្ញុំមានតែប៉ុណ្្នឹងដើម្បីធ្វើការប្រាប់បងប្អូនរបៀបពីការដំឡើង Cloudflare ចឹងបើបងប្អូនមានចម្ងល់ហើយបងប្អូនអាចធ្វើការសាកសួរខ្ញុំបានអរគុណសម្រាប់ការទស្សនា Complex Lensia ជួបគ្នានៅវីដេអូបន្ទាប់